This is Penny Iron, Family Ninja. អ្នកគ្រូស្រវឹងនៅក្រោយរលាងវាំងមុនស្នាឈឺចាំអត់លះព្រោះក្តីស្នេហ៍បែកព្រួលរាល់ថ្ងៃគិតទៅមកទៅក្នុងរំដៅស្នេហ៍ សម័យហើយនៅឆ្ងាយពីក្រីសង្ឃឹមបងមានបេះដូងឲ្យសុខល្អឃើញតាពិតប៉ុន្តែចិត្តស្រី ដោយស្រីមានប្រថ្មីមកក្រុមក្រពណ៌ទ្វាបេះដូងធ្វើបាបចិត្តដងឲ្យមកសៅ